ស្រលាញ់មេម៉ាយតែស្ដាយក្រមុំមេម៉ាយដងធំក្រមុំដងស្វិតមេម៉ាយចេះធ្នមបីបងក្រញិតក្រមុំលេងក្តិតនោមអស់ មេម៉ាយសលុយមិនខ្វល់រឿងចាយក្រមុំខ្ជៀងខ្ជាយស៊ីចាយមិនគិតមេម៉ាយចេះរកចាស់ចិត្តកុំនិតក្រមុំស្អាតពិតកុំនិតនៅក្មេង មេម៉ាយថ្មីថ្មីស្រមៃប្តីល្អក្រមុំបោប្រាថ្នាដូលឡាបើយកទាំងពីគួរគិតពិចារណាលៃលោកមួយណា ប្រុសប្រុសគ្នាយើង មេម៉ាយចេះស្រាប់មិនហត់បងរៀនរងមុំប៉ិនអៀនពីបាក់ស្រ័យក្បិនមេម៉ាយប្រឹកឡើងមានមហោបាយឆ្អិនក្រមុំមិនឆ្អិន